នៅផ្ទះករណារាល់យប់អមនុស្សតាមឆាឆៅមែនដំបូងមានអារម្មណ៍ខ្លាចដែរចឹងឮគេថាធោអីពូកែចេះតែសូតាម មានដល់ធោដេញដល់4ផ្កាយទៅ5តែនៅតែឆាឆៅដែរដែលនឹងលោកម្ចាស់ខ្ញុំម្ចាស់ស្ដាប់លោកម្ចាស់គ្រូទៅ គឺលែងគិត វាចង់ធ្វើអ្វីធ្វើទៅធ្វើមិនដឹងអញ្ចឹងយូរយូរទៅស្ងាត់កាលណាតាមម្ចាស់គ្រូបាននិយាយធ្វើតាមឥឡូវម្ដងមួយយាមទេបើសាធុឃើញ ignore ពួកហ្នឹងវាញោះវាញោះយើងដូចមនុស្សញោះគេអញ្ចឹងដូចមនុស្សប្រអាប់យើងអញ្ចឹងណាពួកជីវិតវាអាយុវែងវែងពួកហ្នឹងហើយដល់វាអប់សុកវាវាចេះតែញោះយើងបានយើងភ័យយើងព្រួយសែននេះសែននោះទៅវាសុបាយចិត្ត នឹងតាមពិតបើយើងធ្វើតាមវាហ្នឹងយើងរកសេចក្តីសុខខ្លួនឯងប៉ុន្តែហាក់ដូចធ្វើបាបពួកវាចឹងណាធ្វើឲ្យពួកវាយល់ច្រឡំคล้ายទៅជាសัตว์កាចសាហាវដើរធ្វើគេធ្វើឯងហើយបើយើងនិយាយពីអំពើពុករលួយវិញដូចយើងយើងអត់ចេះរកវិធីសាស្ត្រដើម្បីកែប្រែស្រុកទេសឬអីមានច្បាប់ត្រឡប់ត្រឹមត្រូវយើង យើងប្រើតែវិធីសូកប៉ាន់ណាចង់និយាយចឹងអានេះអត់និយាយខណៈប្រៀបមកប្រៀបជាមួយអ្នកធំជាមួយរាជការអីអីហ្នឹងគឺថារស់ទាំងសោកប៉ាន់ហ្នឹងអញ្ចឹងសង្គមបែបហ្នឹងវាមិនវាមិនល្អមិនមែនជាសង្គមដែលយើង ចង់បានទេមែនទេដែលយើងចង់បានសង្គមសេរីសង្គមមានយុត្តិធម៌អីចេះចោះ អាហ្នឹងតែថ្មលើគេស្រែកស្រែកតែអញ្ចឹងសង្គមមនុស្សរស់នៅចង់តែអញ្ចឹងប៉ុន្តែរស់មួយខ្មោចចង់តែពុកអលួយហើយយើងទៅសែន ទៅប្រេនវាធ្វើអីមកសែន ប្រេនយើងទៅអីថ្វាយចុះថ្វាយឡើងដូចអាសង្គមធំ ធ្វើបាបទូចចឹងហើយចេះតែថ្វាយទៅចេះតែលើកសួយសាអកទៅអញ្ចឹងអាអ្វីដែលយើងទៅសែនទៅជូនពួកព្រាយបិសាចពួកអមនុស្សស្អីស្អីហ្នឹងស្មើនឹងយើងធ្វើអំពើពុករលួយ បើមិនឲ្យវាទៅវាធ្វើឲ្យឈឺមិនឲ្យវាទៅវាធ្វើឲ្យចេះឲ្យចោះអញ្ចឹងវាកាន់តែអាលួយកាន់តែខ្លាំងអញ្ចឹងនេះខ្មែរកាន់តែព្រៀបទេឥឡូវមិនចាំបាច់និយាយដល់សង្គមធំដូចមនុស្សញោះលេងដូចយើងធំធំយើងញោះកូនក្មេងឲ្យយំលេងអញ្ចឹងញោះញោះទៅយំយើងសើច ហើយតែខឹងប្រអាប់ទៅខឹងគេញាស់ទៀតប្រអាប់ទៅខឹងគេញាស់ទៀតដល់ញាស់ឈប់ខឹងឈប់ខ្វល់គេអត់អារម្មណ៍មកញាស់យើងទេពួកខ្មោចឥឡូវមានខ្មោចណាមកធ្វើអាត្មាមួយអត់មិនថាលោកខ្មោចធ្វើមិនត្រូវលោកក៏ខ្មោចធ្វើដែរឲ្យទៅជឿវាឲ្យទៅជឿវាឲ្យទៅគោរពវាធ្វើគ្រប់តែគ្នាហ្នឹង បន្លូវអាត្មាបើកចឹងមានខ្មោចណាមួយមកពិភពលោកហ្នឹងមកចង់ធ្វើអាត្មាអាត្មាបើកឲ្យធ្វើខ្មោចហាមមនុស្សបាទមកខ្មោចមកព្រាយមកអមនុស្សទាំងអស់ហ្នឹងតែអាត្មាអត់មានមុនអីការពារទេប៉ុន្តែបានអាត្មាអត់ខ្លាចអាត្មាដឹងកាយៅវាកាយៅវាអន់ជាងយើងវាអត់ឆ្លាតដូចយើងទេវាអត់ឆ្លាតដូចយើងទេ តែយើងអត់ដឹងអំណាចខ្លួនឯងយើងទៅគោរពទៅវានឹងខ្លាចទៅវានឹងធ្វើឲ្យវាបានចិត្តខូចអស់សត្វដុំថ្មមួយគោរពថ្វាយអង្គមប៉ោតប៉ោតបនចុះបនឡើងអមនុស្សទៅកាន់នោះនឹងធ្វើអ្នកតាបាត់កាច់គេកាច់ឯងពេញភូមិអារបស់អត់មានយើងជាតែបកឲ្យមានហើយពិបាកតែខ្លួនឯងឈឺបន្តិចថ្វាយឈឺបន្តិចថ្វាយឯណាអ្នកមានអ្នកតាហ្នឹងមកបជាអញ្ចឹងឯងដំបងថាអត់ទេនឺហ្នឹង អ្នកធ្វើឲ្យតែចង្រៃខ្លួនឯងណាដូចយើងអត់ធ្វើឲ្យមានដូចឥឡូវលើកថាដូចវត្តនេះរតនារាមតាំងកាលនោះជា20ឆ្នាំមានអ្នកតាទេអត់អត់ឲ្យមានតាមធម្មតាយើងមិនឲ្យទៅធ្វើវត្តមានរោងអ្នកតាមួយមិនចឹងដល់អាត្មាធ្វើវត្តមួយដែរអត់នៅនេះអត់ដែរនៅនេះអត់មានដែរ ឃើញអ្នកតាណាមួយមកខឹងអាត្មាមកអត់ហ៊ានខឹងអត់ឲ្យនៅលោកនៅតាណាបាននៅទៅនៅដើមឈើនៅទៅនៅខ្លងទ្វារនៅទៅឲ្យនៅ free តាអញ្ចឹងប្រាប់អញ្ចឹងមកឲ្យធ្វើខ្ទួមឲ្យទៀតមិនធ្វើទេហើយកុំមិនមានចេតនាកាច់អីទៀតអូកាន់តែលែងឲ្យនៅអូពួកនឹងភ័យណាឲ្យតែយើងមើងម៉ាត់អញ្ចឹងអញ្ចឹងបានថ្ម ថាយើងស្ដាប់រឿងអីក៏ដោយនិទាន ពីសម័យពុទ្ធកាលក៏ដោយ ស្ដាប់ហើយចេះគិតពិចារណា បើមិនគិតពិចារណាទេវាស្មើនឹងរឿងនិទានធម្មតាឧទាហរណ៍ថាទេវតានៅខ្លងទ្វារផ្ទះលោកសិទ្ធិអនាថបិនិកៈចានៅពេលដែល លោកសិទ្ធិថ្វាយទៀនចំពោះភិក្ខុសង្ឃអីចឹងទៅភិក្ខុសង្ឃតែនិមន្តមកពួក អារកទេវតាខូចវាខ្ជិលវាណាវាខ្ជិលពោកូនចុះវាមិនហ៊ាននៅពីលើលោកមិនហ៊ាននៅពីលើព្រះអង្គមិនហ៊ាននៅលើព្រះសង្ឃដូចវាធុញវាវាពិបាកជូនកូនចុះទៅរហូតអញ្ចឹងវានៅពីលើតែអញ្ចឹងអឺ ពេលមួយលោកសេដ្ឋីដូចថាគាត់ខ្សោយទ្របគាត់ធ្វើទៀនច្រើនទៅនោះមកផ្ចាលឲ្យលោកសេដ្ឋីនៅក្បែរពអួតអញ្ចឹងខែភ្លឺអញ្ចឹងស្រាប់តែមានពលឺមកចូលមកផ្លែតចេញមកអញ្ចឹងទៅសេដ្ឋីសួរថានរណា នាងទេពធីតាហ្នឹងក៏ប្រាប់ថាខ្ញុំ ជាទេពធីតារស់នៅអាស្រ័យខ្លងទ្វារផ្ទះលោកម្ចាស់ហ្នឹង របស់លោកហ្នឹងមើលមើលគាត់ផ្អើលទេអត់ផ្អើលទេយើងឃើញអញ្ចឹងហួចេកយកអំពៅភ្លេងថ្វាយទៀតឡាហើយគាត់មិនទាំងក្រោកឃើញអញ្ចឹងគាត់អង្គុយដដែលគាត់និយាយធម្មតាអញ្ចឹងទៅហើយមកមានការអីហ៎តែខ្ញុំចង់មកឲ្យអាវ៉ាតដល់លោកអូមានអាវ៉ាតផងអាវ៉ាតអី បើមានអាវ៉ាតអីឲ្យមកយើងស្ដាប់បានគេផ្ចាលឃើញទេលោកធ្វើទៀនច្រើនឥឡូវហ្នឹងអស់ទ្របអីធ្វើទៀនឯណាមិនធ្វើធ្វើជាមួយសាមណៈតងោលតងោលហ្នឹងបានប្រយោជន៍អីមិនសមទ្របកពូនទុកក្នុងឃ្លាំងវិញទៅបានសិទ្ធិហ្នឹងស្ដីឲ្យណាអានឹងអាវ៉ាតនៃឯងហ្នឹងឯង ថាហ្នឹងហើយដល់ខ្ញុំខ្វល់ខ្វាយមួយលោកហ្នឹងបានខ្ញុំមកប្រាប់កុំអុយទៅខ្ជិះខ្ជិលធ្វើទៀនជាមួយលោកតងោលតងោលហ្នឹងទៀតបានសិទ្ធិនឹងថាអើចឹងយើងមានយកប្រកាសលុយកាក់របស់ណៃមកធ្វើទេតអត់ទេតែគេគេជួយខ្វល់បានសិទ្ធិនឹងថាអើ ពីថ្ងៃនឹងទៅឈប់នៅខ្លងទ្វារផ្ទះអញទៀតអញអត់ឲ្យនៅទេណាអាណាចិត្តអាក្រក់ចឹងទៅនៅណានៅទៅតែកុំនៅផ្ទះយើងទៀតយើងអត់មានទៅយកលុយណាឯងមកធ្វើទេហើយបើក្រុមតែត្រេកអរនឹងប៉ុនរបស់យើងមិនបានទេកុំនៅអត់ឲ្យនៅដាច់ខាតហើយនេះមិនមែនខ្មោចទេណាជាប្រភេទនៃភូមិទេវតាជាប្រភេទនៃអរកទេវតាផង សិទ្ធិគម្រាមប៉ុណ្ណឹងមានហ៊ាននៅណាឆោតឆោតហ្នឹងថ្នាក់ទេវតាឆោតឆោតចឹងម្ចាស់គេមកឲ្យនៅមិនហ៊ាននៅ ទេផ្ទះយើងហ្នឹងតើអត់ឲ្យនៅវាមិននៅមិនកើតទេផ្ទះផ្ទះរបស់យើងយើងទិញយើងធ្វើមិនមែនទៅសុំវេណាធ្វើការលៀនភ្នែកធ្វើផ្ទះ ទីបំផុតទៅសុំខ្មោចអីក៏អន់អន់យ៉ាងនេះយើងអត់គិតណាហ្នឹងអញ្ចឹងហ្នឹងហើយដល់អញ្ចឹង អត់ហ៊ាននៅទៅពឹងទេវតាផ្សេងផ្សេងដើម្បីមកជួយរង្វាលោកសិទ្ធិនោះញ៉េដល់ចឹងអឺទេវតាសួរថាមានរឿងអីទៅសួរសួរទៅទៅគ្នាមិនហ៊ានទៅលោកសេដ្ឋីស្ដីឲ្យទៀតឡើយហ្នឹងណោទៅពឹងដល់ស្ដេចចាតមហារាជការស្ដេចទេវតាទាំង4នៅឋានចាតមហារាជការហ្នឹង ពឹងឲ្យជួយនិយាយមួយសិទ្ធិដើម្បីនៅកន្លែងនឹងវិញដំបូងគេថាគេជួយមិននិយាយមកមានរឿងអីនិយាយរាប់ទៅហីណឯងមានខុសជាមួយមិនខុសធម្មតាទេខុសមួយលោកសិទ្ធិហ្នឹងរឿងគាត់ធ្វើប៉ុនសោះហ្នឹងខ្ញុំហ៊ានទៅទៅទៅគាត់ស្ដីឲ្យដែរលោកស្ដាច់ទេវតាហ៊ានមកផងមួយមនុស្សហ៎ឃើញទេបានគេបញ្ជូនថាណៃទៅពឹងប្អិនទៅស្កាក់ទេវរាជទៅ ហើយលោកមានសហសនេតសហសនេតមានន័យថាអាចពិចារណាហេតុមួយរំពេចនឹង1000រឿងគឺពិចារណាហេតុសហសនេតភ្នែក1000មានន័យថាបញ្ញាញាណរបស់ប្រអិនហ្នឹងគឺថាអាចពិចារណារឿង1000ក្នុងពេលតែមួយបាទចឹងទៅទៅរាយរាប់ប្រាប់ប្រអិនទៅប្រអិនថាចឹងដែរហី ណែឯងធ្វើរឿងមិនគួរធ្វើគ្នាមិនហ៊ានទៅទេទៅត្រូវមាត់ដែរឥឡូវប៉ុន្តែខ្ញុំមានឧបាយមានឧបាយណែឯងត្រូវទៅសុំទោសគាត់ខ្លួនឯងចង់នៅនឹងទៀតប៉ុន្តែធ្វើម៉េចដើម្បីឲ្យសុំទោសបានចឹងវាមានអាទ្របដែលធ្លាក់ចុះក្នុងសមុទ្រពីមុន ពីមុនមនុស្សរាប់រយពាន់លានឆ្នាំមុនវាថាដូចមាសដូចអីអីវា រាប់រយឆ្នាំមុនវាធ្លាក់ចូលក្នុងសមុទ្រទៅវាអត់មានម្ចាស់ចឹងទៅណែឯងទៅយកមាសយកអីទាំងអស់ហ្នឹងទៅពេញឃ្លាំងលោសិទ្ធិឲ្យពេញវិញទៅទៅសុំទោសទៅប្រាប់ចឹងទេវតាក៏ធ្វើអញ្ចឹងយកប្រាក់យកមាសឲ្យមកពេញឃ្លាំងឲ្យវិញហើយបានចូលទៅសុំទោសសិទ្ធិថាសុំទោសរឿងអីរឿងនិយាយថ្ងៃមុនហ្នឹងសូមលោកសិទ្ធិអនុញ្ញាតឲ្យខ្ញុំ នៅវិញផងខ្ញុំខុសហើយឃើញទេបានសេចក្ដីថាទេពាក្យណឯងថ្ងៃមុនមានមកខុសអីជាមួយខ្ញុំប៉ុន្តែពាក្យណឯងនិយាយសាសមណៈតងោលនាងនិយាយថ្ងៃមុនវាប៉ះដល់ប្រសាសដាឯណោះប៉ះដល់ប្រសង់ឯណោះមិនប៉ះអីខ្ញុំអញ្ចឹងបើឯងទៅសុំទោសព្រះអង្គបានប្រសង់បានហើយលោកថាមអីនៅវិញចោះតែកុំប្រកាន់អាគំនិតបែបហ្នឹងទៀត នឹងឯនាងនឹងក៏បានស្ដាប់ព្រះអង្គទៅថ្ងៃក្រោយមកក៏បានយល់ធម៌សម្រាប់ធួយដែរនាងនោះប៉ុន្តែស្ដាប់អញ្ចឹងទៅយើងទុកជារឿងនិទានអត់ប្រយោជន៍ទេណាដោយអាលើកមកអញ្ចឹងវាវាយូរយារណាស់ហើយរឿងហ្នឹងនោះប៉ុន្តែគ្រាន់ថានៅពេលដែលអាត្មានិយាយអញ្ចឹងណាគេយកមិនបានអាត្មាមិនដឹងទេតែខ្លួនអាត្មាអាត្មាត្រូវយកឲ្យបានអាត្មាប្រាប់ខ្លួនឯងថាពួកនេះអត់ឆ្លាតដូចយើងទេ កុំថាឡើយត្រឹមខ្មោចត្រឹមព្រាយទេវតាក៏ដោយយើងអ្នកម្ចាស់ផ្ទះយើងឲ្យនៅបានវានៅបានវានិយាយតាមតមាត់ យើងយើងថាមិនគឺអញ្ចឹងឯងពួកហ្នឹងពេលយល់រឿងហ្នឹងមកអាត្មាគ្មានទៅរស់នៅក្នុងអតិពលរបស់ពួកអ្នកទាំងអស់គ្នាហ្នឹងហើយវាដឹងយើងឆ្លាតអញ្ចឹងឯងមិនពងភ័យតិចយើងដេញចេញពីផ្ទះតែដេញចេញពីផ្ទះវាអត់ឲ្យវាអត់ហ៊ាននៅឯងហ្នឹងហើយ យើងត្រូវដឹងពីភាព ឆ្លាតរបស់យើងឲ្យ ឆ្លាតជាងខ្មោចកុំអន់ជាង ខ្មោចទាំងមានជីវីនោះណាពេលខ្លះអាត្មានិយាយដូចជាលេងផងអីផងប៉ុន្តែបញ្ញាឲ្យគិតទេដោយកាលអាត្មា ទៅលើកមុនអាត្មាថាអាត្មាទៅដល់ផ្ទះខ្មោចនៅកំពង់ឆ្នាំងឯងអាត្មាទៅឈប់ពីមុខឯងអាត្មាថតឯងអាត្មាផុសທາງអាត្មាមកហើយបើលោកខ្មោចចង់ជួបអាត្មាអី ជួបគ្នាថ្ងៃនេះហើយអាត្មាចង់ដឹងរឿងថាម៉េចបានមកជានៅលងគេលងឯងចឹងហ្នឹងហើយអាត្មាមិនមែនថាតែពីយ៉ាងไงពេលទៅដល់មកធ្វើចឹងទៀតថតរូបឲ្យអាត្មាមកដល់កន្លែងងាកទៅជួបគ្នាសួរថាអាត្មាខ្លាចនឹងជួបឯងខ្លាចខ្លាចឯងបើមកជួបមកជួបអាត្មាក៏ចង់ដឹងដែរវាខ្វះអីវាជាកម្លាគេនោះអាត្មាចង់សួរវាដឹងរឿង ចង់បដៅខ្លះដែរបើមកមែនតេនោះមិនមិនមកធ្វើអញ្ចឹងទៅចង់ពង្អួតតែខ្លួនឯងខ្លាហានស្អីថាអត់ទេតែគ្រាន់តែចង់បញ្ញាក់អ្នកទាំងអស់គ្នាថាឲ្យវាឆ្លាតជាងខ្មោចឡើងហ្នឹងហើយកុំថាឡើយគ្រាន់តែដើរឆ្លងកាត់អាត្មាហៅផងក៏អាត្មាហ៊ានដែរជាមួយពួកហ្នឹងតែចង់ឲ្យអ្នកទាំងអស់គ្នានឹងងើបពីជំនឿទាំងអស់ហ្នឹងណាគុំនៅក្នុងអាណានិគមរបស់ខ្មោច ឬក៏មានអ្នកប្រតិកម្មច្រើនដែរថាយើងវាប៉ះពាល់ជំនឿអីទេថាទៅធំជំនឿវាជំនឿទៅមានតែថាអីថ្មនិយាយទៅពីណាដែលអាចពិចារណាបានតើនៅជឿទៀតក៏ជឿទៅថ្មគ្មានទៅថាអីទេប៉ុន្តែ មួយយើងយកខ្មោចមកដាក់លើក្បាលមួយទៀតយើងមានសេរីភាពអាណាវាស្រួលជាង